mến à nhưng មកចាក់ភ្លេងតម្លងគេអញ្ចឹងឯងមកយល់មកយល់មកតើកណានអីហ៎តើបរិពូតេសសម្លេងជួននៅមីក្រូគួរឲ្យច្រៀងទៅ អញអត់ចេះជាងទេវ៉ៃអូយពូសាក់បន្តិចក៏បានដែរពូបានលើសម្លេងពូដល់ម្ចាស់ចិត្តអីលោកបាយឆាអើយណាមានតែចាស់ចិត្តទៀតហើយហើយពីបាយឆាណាណាគេមកស្រឡាញ់អញអ្នកជាងសាដែកអីគេពូណាពូអ្ហាដែរលឺហ៎ញ៉ៃកាន់តែចាស់កាន់តែហឹងណាណែ ហើយរូបរាងពូក៏មិនទាន់ចាស់ដែរណែពូនៅអាចប្រើការបានហើយមានបានប្រសាភាពប្រាប់គាត់នៅព្រោះនេះចេះតែនិយាយព្រោះនិយាយបានការស្អីអត់ស៊ីនិយាយទៅរឿងស្នេហាអើឲ្យក្បាលមេក្រូអញសុំជាងបត់មកអញចង់សាកសម្លេងអញទៅវាពីរੂប៉ុណ្ណាហេពូម៉ៅជើងមែន thế đây phùng bao muốn bên chẳng cái bột chứa bọt đây đấy đủ bọt tầm bái nhọt che chiếng nghe, anh che chiếng bọt đùm nón bị đam ơ anh đi khơi nhỉ anh đã bọt đùm nón bị đam á đã bọt lúc ta xin gì mốt á tại anh đã bọt na tù tù chiếng á អត់អីពូអត់អីពូអឺគ្រាន់តែឃើញកាលណាអូអេតែគ្រាន់តែឃើញកាលណាអេយ៉ាងវ៉ាណាមកណាអឺមុននឹងជាងបត់នេះដែរគោផ្ញើជូនអ្នកចិត្តខាងស្ដាប់ទាំងអស់គ្នាហើយជាពិសេសផ្ញើជូន អ្នកដែលកំពុងតែស្ដាប់ឥឡូវធំធំផងនេះពូម៉ៅមិនទាន់ច្រៀងផងប្រែផ្ដាំប៉ុណ្ណឹងហើយតោះហយពូម៉ៅមួយមកចឹងអេមកជួបមកព្រៀងបាទមួយពីរបីតាមួយបីតាគ្រាន់តែឃើញកាលណាហេជាប់នេះតែរត់ចិនណារួច ឯងក៏ច្រៀងម៉េចអត់មានខ្លាចចិត្តគេអ្នកចិត្តខាងសោះហ្មងអីហាគេធ្វើការថ្ងៃជប់ឡើងគេត្រូវការសម្រាប់ធ្វើអីឲ្យចេះគិតដល់គេផងអាច្រៀងហ្នឹងល្មមឯងនិយាយវាបើកនោះបើកខ្លាចគេអត់លឺរកតែដេកយកកម្លាំងធ្វើការស្អែកមិនបានខ្លងចង់បែកកដាជាតិទៅហើយមនុស្សឯងកំពុងតែឈឺពិបាកក្នុងខ្លួនខ្លួនឯងចង់សុបាយខ្ណាស់ចង់គេមិនមិនទេអត់មានខ្វល់ទេ ជួលផ្ទះនៅបងលុយដូចតែគ្នាឯងតាមិនគិតដល់គេសោះគេនឹងជាស្អីហ៎មិនមែនមនុស្សទេហ៎បាទបាទបាទចាំខ្ញុំនេះមកថយសលេងបាសក៏បានដែរខ្ញុំហ៎អត់ចង់និយាយដែរដែរពីម្ដងទេរស់នៅចិត្តគ្នាឲ្យចេះគិតគេខ្លះផងកុំសបាយតែខ្លួនឯងអត់មានគិតពីអ្នកណានោះគេត្រកាដៃពួនដែរវ៉េបើចង់ច្រៀងណាស់ហ៎មិនទៅក្រៅច្រៀងក្រៅអូខេទៅ មកកំឡងគេរកដីពូនមិនបានកាកាអញនេះមកអញប្រពន្ធអញដាក់មកមកផងទៅអើយខ្វល់ឯងពូជើងតពូជៀវពូរនតែឃើញកាណាចិត្តជាប់នេះចាំបានមកមក សំដីស្រីផ្អែ រុំជ្រៀងដល់មកប្រមាណទៀតបានវាបិទហ្នឹងវាអត់មានអសោដល់ទ្រង់ម្ដាយសោះហ្មងថ្ងៃមួយថ្ងៃគិតតែជ្រៀងផឹកស៊ីស្រែកអាឡូអាឡាគេដើរមកស្ដីឲ្យមិញអីវានៅអត់ព្រមបាត់ទៀតហ្នឹង ចទេបានមកធ្វើមុខមមដាក់មុខខ្ញុំចឹងអីលុយផ្ទះជួលពុកខ្ញុំបងអស់ហើយទឹកនិងភ្លើងក៏ពុកខ្ញុំបងអស់ហើយដែរផ្ទះជួលក៏ខ្ញុំបងអស់អស់តាំងពី2ថ្ងៃមុនមកម្លេះអីកុំប្រាប់ថាពុកខ្ញុំនៅចំពាក់អីទៀតមិនមែនរឿងចឹងទេបើរឿងមិនមែនចឹងរឿងគេវិញទេអីមាន ការទាំងព្រឹកចឹងហ៎ កាលពីយប់មិញមានគេតែមកប្រាប់ខ្ញុំថាពួកឯងទាំង4នាក់នេះបើកបាសច្រៀងលឺលឺរត់តែគេដេកពួនមិនបានតើរឿងនឹងពិពិតឬអត់ពីព្រោះប្រហែលថ្ងៃហ្នឹងណាខ្ញុំមិនបាននៅផ្ទះទេមានណាអីយប់មិញពួកខ្ញុំបានច្រៀងមែនតែអត់មានបានបើកបាសខ្លាំងខ្លាំងផងហ្នឹងអីពួកឯងកុំប្រកែកបើមិនពិតណាគ្មានអ្នកណាទេមកប្រាប់ខ្ញុំទេអ្នកនៅផ្ទះជួខ្ញុំគេនៅរាប់ឆ្នាំហើយគ្មានអ្នកណាមួយគេមកប្រាប់រឿងអីមកខ្ញុំទេ តែទុំតែយប់មិញនេះមានគេតែមកប្រាប់ខ្ញុំថាភូឯងទាំង4ហ្នឹងណាបើកបាសច្រៀងខ្លាំងខ្លាំងលឺលឺរកតែគេដេកពួនមិនបានខ្ញុំណាគ្រាន់តែប្រាប់ខ្ញុំណាមិនបានស្អប់ខ្ពើមពួកឯងទេមិនបានហាមឃាត់មិនឲ្យពួកឯងផឹកស៊ីច្រៀងទេគ្រាន់តែយើងធ្វើអីឲ្យចេះខ្លាចក្រែងគេខ្លះផងព្រោះយប់ឡើងគេត្រូវការសម្រាកកុំឲ្យគេជេរពីក្រៅក្នុងទៀតបាទអីពួកខ្ញុំដឹងហើយអីឲ្យពួកខ្ញុំសុំទោសផង ពិតមែនហើយឲ្យពួកខ្ញុំសុំទោសផងពួកខ្ញុំមកជប់បាក់បាស់លឺលឺចឹងទៀតហើយកុំឲ្យអ្នកចិត្តខាងខឹងហើយក៏អរគុណអ៊ីដែរដែលបានមកប្រាប់ពួកខ្ញុំមកនឹងហើយខ្ញុំមកមិនចង់និយាយច្រើនដងទេលើកក្រោយកុំឲ្យគេមកទូប៉ាត់ប្រាប់ខ្ញុំទៀតហើយកុំឲ្យគេមកចេះក្រោយខ្នងទៀតបាទពួកខ្ញុំដឹងឯអ៊ី តែតែបាត់លេងតាំងគ្មានថ្ងៃតឥឡូវបាត់រត់លេងហេមកបែផកស៊ីសងសាមកតាមខ្លួនអត់មែនតែទីងកខ្លះទេណាស់ទេមើលលេងដាច់ហើយអាណិតអ្នកដែលគ្មានអង្គុយអត់មានអីលិតផងមិនណែមិនរកមួយទៅមកចូលបាទចូលមួយចិត្តមងស្មោះព្រះក្តីតែដាច់អត់ ដើម្បីស្នេហាបងសួរខំកប់ចិនបងបងឯងចង់ច្រៀងអត់ជាមួយខ្ញុំមកបត់ណាបងឯងគឺខ្លាចខ្ញុំមើលគាត់តែច្រៀងសោះណាណាមានខ្លាចអីគាត់ប៉ុណ្ណឹងដាក់មីក្រូមកនេះចង់និយាយថាយើងអ្នកមានស្នេហាត្រូវស្វែងគ្នាចឹងហើយដូចអ្នកខ្លះអត់លទេមែនដល់ណាជួយមើលមើលណាមកផឹកស៊ីណាមើលផឹកស៊ីបាទដល់ហើយឡាបងបងឯងចង់ច្រៀងបត់អីច្រៀងបត់អីច្រៀងហ៎ តោះតោះបាយឡើងមកតោះអត់គ្នាមកតោះលេចហើយដឹងឯនោះដូចស្ងាត់ជាមកបត់ហីបត់ទៅមកស្អុយស្អុយចឹងទៅជាបត់ស្អីនេះមើលមកសង្គូសង្គូអាណាមានអារម្មណ៍ជ្រៀងទេមកលោកអូទៅអំស្អីណាគាត់ហើយឲ្យយើងសង្សារមែនហ្នឹងបើយកសង្សារមួយសោះក៏បាក់ដែរមែនហ្នឹងអើយតើដល់ដល់បត់ទៅឃើញគេគេមិនបានស្រឡាញ់យើងទេ ថាគេមិនទាន់មានសងសាមិនណាម៉ែគេគប់ណាអុយអុយហើយវាទៅស្អីវាគាត់តែគេជិះនៅផ្ទះគេសោះណាមែនណាខ្ញុំជួបផ្ទះនៅដល់គ្នាសោះពេលថ្ងៃមានណាគេនៅផ្ទះទេហើយមកទៅខ្មៅអីវាមកកប់ផ្ទះគេតែអីចឹងណាអេពីខ្មៅនៅទៅអីមកជួយជែកគ្នាមកកុំឲ្យវាបានចិត្តជួបផ្ទះនៅដល់គ្នាសោះ សម្ដេចឲ្យវាល្មមល្មមផងម៉េចអាំងតែមានលុយជួបផ្ទះនៅហ្នឹងចង់ធ្វើអីក៏បានតាមចិត្តអញ្ចឹងហ៎គេធ្វើការពេលយប់ត្រូវការដេកពួនពេលថ្ងៃបើចង់ជ្រៀងណាមិនក៏មិនបាត់សម្ដីជ្រៀងមកអត់ទេទៅចាំបាច់បើសម្ដីតម្លងគេធ្វើអីហើយចំអញឯងនេះមិននិយាយតាមសម្រួលទៅចាំមិនអីយកដុំមកគុំមកផ្ទះខ្ញុំហ៎ខ្ញុំមកដឹងពេលថ្ងៃគេត្រូវការដេកពួនអត់មានមកចាក់ភ្លេងតម្លងគេអញ្ចឹងទេខ្ញុំគប់ឲ្យឈប់ដែលមិនពេញចិត្ត ចង់ទៅប្រឹងណាប្រឹងទៅប្រាប់ធ្វើអីទៀតមនុស្សអស់ធំមកហើយមែនទេមិនមែនកូនក្មេងទៀតណានៅផ្ទះជួម្ដុំនឹងយូរហើយអត់មានដឹងទេថាគេធ្វើការពេលយប់ពេលថ្ងៃមនុស្សស្អីអញ្ចឹងអាងអីគឺអាងជេរហ្នឹងហើយអត់ខ្វល់ជេរដល់ណាក៏ជេរទេ Hmph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 ពិសាដោយការទទួលខុសត្រូវលាក់ទៅក្រទឹកដោះគោប្រអប់ ថ្មីត្រៀមខ្លួនរួចជាស្រេចសម្រាប់កុមារលូតលាស់ដោយភាពរីករាយ Work នៅ Manchester City រៀងជានិច្ចដើម្បីផ្ដល់ធម៌ពលដល់អ្នកកុំព្រីយ៉ាំ Work Simla Gen IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែរក្សាគម្លាតនៅឆ្ងាយពីគ្នា ដើម្បីសុវត្ថិភាពអ្នក និងមនុស្សជាទីស្រឡាញ់ ចូលឆ្នាំដឹងបងបានតលេខអត់ទេ តែបើសិនជាទៅចាំបងនឹងប្រាប់ពេលណាបងទៅលេខទៅចាំដល់ពេលបងទៅបងទៅក៏ឆ្ងល់សិនខឹងហើយនិយាយលេងសោះនឹងខឹងដែរអត់បាន ថា អត់បានទៅដែរលេងចូលឆ្នាំណា បងដឹងហើយថាអូននិយាយពាក្យហ្នឹងតែបងមានរឿងមួយចង់ឲ្យអូនស្ដាប់ឥឡូវហ្នឹងអូនឯងចង់ស្ដាប់អត់ឥឡូវអូនឯងឆ្លើយសិនមកថាចង់ស្ដាប់អត់បើចង់ស្ដាប់បងប្រាប់ចង់ស្ដាប់អូខេចឹងចាំបងប្រាប់ថាជាអី អូនណាអូនឯងចាំតិចសិនណាបងមានការនៅមុខផ្ទះបន្តិចអស់ចាំហ៎មនុស្សមានលុយជួទៀតដូចតែគ្នាសងបើជាមកមកវាងាប់អីហ៎ផឹកស៊ីចុះរំខានគេឯងធ្វើផឹកស៊ីមានតែខ្លួនឯងមនុស្សអីចឹងអឺយ៉ាអីបើមិនមែនពីមករបង បងឯងបន្ថយអាសលេងឈៀវមួយថ្ងៃតិចបានអត់ជ្រុលពេកហើយរាល់ថ្ងៃហ្នឹងយប់ឡើងចាក់រំក៏មានចាក់ច្រៀងក៏មានខ្ញុំត្រូវការនិយាយទូរស័ព្ទអត់ការសោះខ្លងឮតែសំឡេងច្រៀងរស់ស្ដាប់អីអត់បានអឺអូនណាឲ្យបងសុំទោសហ៎បងថ្ងៃហ្នឹងបងមានកម្មវិធីបន្តិចបន្តួច តែបើមានការជ្រួចជ្រួចអីអធិស្ឋានបងផង ពួកយើងសិតតអ្នកចិត្តខាងគ្នាហ្នឹងណាបងខ្ញុំមិនដែលថាឯងបងឯងចង់ឈៀងអីឈៀងទៅតែនេះខ្ញុំរត់និយាយអីអត់បានសោះបងឯងបើកសាលេអាមីតគិតនេះចិត្តខាងសោះហ្មងយប់ឡើងគេត្រូវការសម្រាក គេមកធ្វើការវិញគេអស់កម្លាំងបងឯងធ្វើការដែរទៅអីអត់មានយល់ដល់គេលេចិត្តខាងសងបន្ទប់មួយនោះទៅបកូនខ្ចីសម្រាប់បានតែប្រហែលថ្ងៃបានអី យកគេតិចទៅអត់សោះហ្មងបងឲ្យបងសុំទោសបងនេះសុំតែពីរបត់ទៀតទេបងចូលដេកអីណាបងណា ចាប់ដៃមួយនោះណាខ្ញុំមកគ្រាន់តែប្រាប់ទេខ្ញុំមកអត់មានពេលមកបញ្ជាក់ច្រើនដល់ចុះឡើងចុះឡើងទេ ច្រៀងកម្មវិធីទេបងឯងអត់មានជាប់ហ្មងរាល់ថ្ងៃបើគេវិញបងឯងធ្វើមិនបងឯងក៏ខឹងគេដែរអារម្មណ៍យើងត្រូវការភាពស្ងប់ស្ងាត់ដូចគ្នាបាទបងខ្ញុំយល់ហើយតិចទៀតណាពួកខ្ញុំវាឈប់ហើយសុំតបងតែបន្តិចទៀតទេបងណាបាទផងហ៎ ឯងបិទទៅអីបើកវិញទៅយើងច្រៀងតែយើងតាមិនតែប៉ះពាល់ពីណាគេហ៎វាអត់ទៅលើដូចគ្នាទៅហើយពួកយើងឈ្នះគឺឈ្នះទៅយើងទៅតែបាទខ្លាចវាខ្លងណាគាត់សម្លេងគ្នាបាត់ជីខ្លួនឯងទៅមែនទេមកមកថ្ងៃនេះទៅអានេះបាត់បាត់ឈ្នះមួយអាមកខ្លួនឯង bớt bớt Nam à, anh Tiếng ơi Ê, nia ri sexy Ê Do xa dậy ra bài Rồi, rồi, rồi, rồi Bóng do xa dậy sâu phiếp hàng xong Này, cậu này con Hay đi nơi thật si Phải chiến ở lấy ở lâu đó mà na tiết hả? អត់ចេះក្រែងចិត្តចេះចិត្តខាងដៃពួនទេអីម៉ែអត់សំណុកក្នុងខ្លួនតាំងពីព្រលឹមមិនទាន់បានសម្រាកផងខៃមកបើកសលេងបាត់លឺលឺខ្លាំងគេខ្លាំងឯងចឹងតិចទៀតណាខ្ញុំឈប់ហើយម៉ែម៉ែទៅសម្រាប់មុនទៅហើយម៉ែអត់ស្រួលខ្លួនផងអីហើយល្មមល្មមបានហើយ បងឯងធ្វើហ្នឹងអត់មានយល់ឲ្យសោះហ្មងឯងបើសិនជាទេជួលហ្នឹងបងឯងនៅតែឯងចង់ធ្វើអីក៏បានដែរតែកន្លែងហ្នឹងមានគេផ្សេងនៅដែរពេលធ្វើអីផ្សេងត្រូវចេះគិតដល់អ្នកដទៃផងបងតាគុណពីក្រោយសបាយខ្លួនឯងអត់មានគិតដល់អ្នកចិត្តខាងសោះពោះហេតុពេកអីគេថាមនុស្សក៏អត់ទេបើបាននិយាយគ្នាចឹងស្រីចំងស្រួយស្គាល់ខួយមរៀមដោយបាឡាក្រូចបងលួចតែមើលអូនក្នុង ឃើញទេដងយកមកធ្នមយកមកថែសុំលើចិត្តសុំលើក្បែរអូនសៀពាំងសំរុំអូនសំនារីខ្មែរពេលសៀពាំងសិង្ស៊ីស៊ីវិល័យមិនចាញ់គេនាងស្នេហ៍តាគៀងសាយជាកែមក្រងរួមរៀងសំនឹងបងបងយូរទៅបានជួបមានជំនួបជាមួយនឹងស្រីអញបងទេបងចង់ប្រាប់ថាមាននិស្ស័យបាត់ទៀតអញអើយអាបងស្រឡាញ់ណាស់អីមកអាចាបងឯងអើតាមពេញចិត្តលើចេញខ្លួនឯង ដល់ណាតាមអាម៉ាម៉ែអាចជាបត់ជាបត់ឲ្យពូស្ដាប់ជាបត់ពូអាពូស្ដាប់ហើយបត់អីក៏បានបត់អឺស្អីគេឥឡូវឥឡូវម៉ៃ63ខ្ញុំស្រឡាញ់ស្រឡាញ់ឬស្រឡាញ់តែពូស្រឡាញ់អឺអូតាណាពូស្រឡាញ់តែមិនសមនឹងបង បានច្រើនចាប់ឯលោកខ្ញុំមកសុំចេញអីខ្ញុំអត់ចេះនៅទៀតទេរាល់ថ្ងៃនេះធ្លាក់ណាស់និយាយប្រាប់ដូចនិយាយប្រាប់ឆ្កែអញ្ចឹងអត់ចេះស្ដាប់គ្នាសោះបើសំឡេងចង់បាយផ្ទះអ្នកណាក៏គេអត់ខ្វល់ដែរខ្ញុំធ្វើការយប់ឡើងខ្ញុំត្រូវការសម្រាកនិយាយមួយលាផ្ទះម្សិលមួយថ្ងៃមួយហ្នឹងខ្ញុំបានតែប្រាប់ពួកគាត់ហើយម្សាយហើយយប់មិញហ្នឹងអត់ដឹងថាពួកគាត់ដាក់បាច្រៀងទៀតសោះ ហើយខ្ញុំក៏មិនដឹងថាត្រូវធ្វើម៉េចដែរខ្ញុំមិនដឹងត្រូវថានិយាយម៉េចទៀតទេដល់ថ្នាក់ម្ចាស់ផ្ទះជួលធ្វើអត់កើតអីហ្នឹងជប់ចូលប្រាប់ថាលុយផ្ទះជួលខ្ញុំទៅបងមកប្រមាណថ្ងៃឯងខ្ញុំមកអត់យកវិញទេខ្ញុំមកសុខចិត្តខាតខ្ញុំមកអត់ចេះនៅទេមួយខែ30ថ្ងៃជ្រៀងអត់មានលួសថ្ងៃចឹងទេអឺឲ្យខ្ញុំសុំទោសផងណា ខ្ញុំអត់អញ្ចឹងទេនឹងអីខ្ញុំនៅនឹងជាង2ឆ្នាំណាអត់ចេះមានអីសោះគេទៅមិននៅគ្នាច្រើនអីឯងជួលគេចោះអញ្ចឹងខ្ញុំទៅជួលកន្លែងផ្សេងអីខ្ញុំអត់ចេះនៅអី នងសូសៀងកំរៀងរាត្រីចូលឆ្នាំ កាលនោះអូនផ្ដាំឲ្យបងទៅលេងអង្គហឡូលឺអត់ណាហឡូហឡូអាឈួតលឺអញនិយាយអត់ហើយបើលឺហើយមិនក៏មិនតបហាគាត់ជ្រុំមីហ៎មែន ឲ្យលឿនមកខ្ញុំទៅចាំក្នុងបន្ទប់ផ្ទះជួនេះហត់តែនិយាយអីមិនកើតផ្អែមល្ហែមតិចក៏មិនបានព្រោះអាត្រូវគ្រឿងអស់នេះថ្ងៃមួយថ្ងៃគ្មានកាត់ធ្វើអីទេថ្ងៃឡើងមិនតាន់នេះចាក់យកក៏ចាក់សារអាទិត្យក៏ចាក់ងាប់ទៅយកអាហ្នឹងទៅតាមអីតែបើថាធ្វើបនលុយបាច់យកអាចារ្យមកនាំអស់លុយទេអេពូម៉ៅវាយតនេខ្លាំងណាស់មិនមែនបាក់បាក់តែថ្ងៃហ្នឹង ហូតតែតែឲ្យប្រុសមកយកតិចក៏មិនបានឆ្លងចង់ងាប់អីហើយចាំយកចាំចាក់ទៅវិថីណែស្អីស្អាតយើងចាក់ភ្លេងស្ដាប់យើងបានច្រៀងឯណាចេះមករោរឿងខុសទំនងងាប់អីមើលនិយាយចាក់ភ្លេងហើយច្រៀងការ៉ាអូខេខុសគ្នាមិនខ្ញុំឲ្យរៀបមិនទៅដើរលេងហើយមកមួម៉ៅមួយវាយទាំងថ្ងៃនេះហើយសួរទិញមើលក្នុងខ្លួនហ្នឹងអត់គិតធ្វើអីរាល់ថ្ងៃហ្នឹងគិតពីដើរផឹកស៊ីអញ្ចឹងមែនការងារមានធ្វើ ទំនេរក៏ចាក់ច្រៀងលេងកំដរការអត់សុខគ្មានពាក់ព័ន្ធជាមួយណាគេគេធ្វើគឺជារឿងរបស់គេវាអត់ពាក់ព័ន្ធដល់ណាគេហើយពួកឯងនិយាយស្រួលបួនបន្តិចបើពួកឯងចាក់ហើយដាក់កាសស្ដាប់នឹងខ្លួនឯងខ្ញុំមិនថាអីទេតែនេះច្រឡំគេច្រឡំឯងនៅបន្ទប់ផ្ទះជួមានកូនខ្ចីហើយនៅផ្ទះខ្លួនឯងមានម្ដាយចាស់ទៀតសួរថា ម្ដាយពួកឯងនេះចេះរស់នៅមួយពួកឯងកើតដែរ អាឡូដល់ណាហើយមកលឿនមកខ្ញុំនៅចាំមុខបន្ទប់ឯក្តៅចង់ងាប់អីអូខេអូខេចឹងតែខ្ញុំចេញទៅ គាត់នៅតាខ្ញុំសូមផ្ញើជូនដល់អ្នកដែលជួបផ្ទះនៅនេះទាំងអស់គ្នាផងដែរបាទជាពិសេសអ្នកដែលបានលើបទនេះបាទថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំស្បាយអត់អ្នកទាំងអស់គ្នាបាយបើសិនជាសប្បាយមិនជាមិនតាន់ អានេះថ្ងៃនេះខួបឯងសុបាយប៉ុណ្ណាទៅទៅងំខួប7ថ្ងៃទៅសុបាយប៉ុណ្ណាអញពេលជូនបងឯងឯងអញមានតែជូនបងឯងចាប់បងបានស្អីស្អាតមកធ្វើជាសងសាកុំឲ្យទៅវាដេកអប់តែខ្លាចអប់ច្រើនពេកចិត្តមកស្មោះពីក្តីតា Happy birthday to you Happy birthday to you mà mà mày hãy hãy sập lên cu à ơ sập vải ra mam à chưa bắn bóng mà mà thiệt ao còn dùng nó vơi nó vơi ơi mai vía từ nà nước từ từ từ xa ơi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 រក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់។ តែពេលយប់ឡើងចាក់បាសជ្រៀងជ្រៀងជ្រៀងជ្រៀងជ្រៀងចាចាទៅប្រកាន់នេះចាយើងត្រូវអ្នកជួលផ្ទះនេះចិត្តគ្នាតើឯងថ្ងៃទឹកនេះអូនសុំសុបាយទិញបានទេអី សុំតែបន្តិចណាបងព្រោះថាថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំបងហើយបងសង្ឃឹមថាពួកបងទាំងអស់គ្នានេះនឹងយល់អារម្មណ៍ដល់ពួកបងដែលកំពុងតែចង់សុបាយនេះឥឡូវហ្នឹងខ្ញុំនិយាយម្ដងទៀតឈប់ច្រៀងបានអត់ព្រោះមិនមែនតែមួយថ្ងៃហ្នឹងទេបើកបាសច្រៀងរាល់ថ្ងៃខានគេអត់បានដេកពួនអីមនុស្សអីរស់នៅក្នុងសង្គមគេដែរមានចេះមើលគេមើលឯងខ្លះសោះធ្វើអីយួរតែខ្លួនឯងទុកខ្លះមានកូនគេទុកខ្លះមាននៅចាស់ឈឺ មានចេះគិតដល់គ្នាខ្លះអាងឯងរាល់ថ្ងៃហ្នឹងគ្រាចង់បាយពងកនេះខ្ញុំប្រាប់យប់នេះមិនសុំបិទជីមតន់ខ្ញុំមកត្រូវការសម្រាប់គេផ្សេងក៏ត្រូវការសម្រាប់ដូចគ្នាដែរឲ្យមានគូក្បាលចេះគិតខ្លះផងបងចាំបាច់លេង10ខួបបងពួកខ្ញុំចេះគិតតានិយាយភាសាមនុស្សមកបងពួកខ្ញុំចេះស្ដាប់តាភាសាមនុស្សគេនិយាយរួចរាល់អស់ហើយអញ្ចឹងគេលេងនិយាយទៀតហើយគេប្រើភាសាហ្នឹងម្ដងនឹងនិយាយអត់ចេះគិតឯចិត្តខាងអញ្ចឹងសបាយជ្រុលពេកហើយ ប្រាំម្ដងទៀតបាត់ឬមិនបាត់បាទព្រមបាត់ទេធ្វើតាមនឹងដែរអាឡូបងប្លេងខ្ញុំសូមប្តឹងបន្តិចបងឯងមកជួយសម្រួលអ្នកដល់ជិះបន្ទប់ខ្ញុំបន្តិចមើលបើកបានរំខានគេស្ដាប់ឲ្យអត់បានរត់អីពួនអីក៏មិនបានបានមកឥឡូវហ្នឹងមកបងព្រោះខ្ញុំនិយាយគេគេអត់ស្ដាប់ឡោះ រត់ទៅបើកខ្លាំងឡើងខ្លាំងឡើងបាទបាទ ខ្ញុំថាអ្នកទាំង3អ្នកនេះជាងរំខានគេសម្រាប់មិនបានជាងរាល់ថ្ងៃបណ្ដាខានមានណាបងខ្ញុំទៅរៀបចំកម្មវិធីមួយថ្ងៃហ្នឹងអត់មិនបើគេទេមកប្រាប់ខ្ញុំមកបាញ់មិញនេះប្រាប់ថាអ្នកទាំងអស់គ្នាច្រៀមមកប៉ះពាល់គេណែមានសាស័យរស់ច្រើនណាស់វើយអត់តមានអាណាងាប់មួយទេបើកប៉ះរងឯនៅប្រកែកទៀតខ្ញុំមិនត្រមអត់បានមិនដាច់ចិត្តទេប្រាប់លីមជួយផុតនេះ មិនបាច់ប្រកែកទៀតទេចឹងរំខានគេមិនបានដេកពួនអត់គិតថាប៉ះពាល់អ្នកណាខ្លះឥឡូវថ្ងៃនេះខ្ញុំអត់គិតអត់មានធ្វើអីអ្នកទាំងអស់គ្នាទេខ្ញុំគ្រាន់តែឲ្យអ្នកទាំងអស់គ្នាធ្វើកិច្ចសន្យាខ្ញុំនិងអ្នកទាំងអស់គ្នាដែលធ្វើដែលនៅផ្ទះជួលដុំនេះសន្យាថាឈប់ចាក់ភ្លេងរំខានគេទៀតធ្វើបានអត់ប៉ុណ្ណឹងណែអដេតតែម្ចាស់ក៏បានឆ្លើយដែរអើពូ ខ្ញុំនៅក្មេងហ្នឹងខ្ញុំមិនដឹងនោះអាម៉ាំវានិយាយវាជ្រៀងច្រើនជាងគេហេផឹកស៊ីទាំងអស់គ្នាតើមិនក៏មិននិយាយទាំងអស់គ្នានេះអានេះយ៉ាងម៉េចឥឡូវហ្នឹងអាម៉ៅហើយនេះមានរឿងអីបានបលីមកឆោពេញមកទេហា មានអីម៉ែអើយម៉ែចូលសម្រាប់វិញទៅខ្ញុំមានធ្វើខុសភ័យភ័យណែម៉ែ 哎呦！ ឯងដូចជាសុបាយហ្នឹងគេឲ្យពួកឯងប្រមាណបានជួយពួកឯងខំម៉េះហ៎មកញ៉ៃសិលមិញក្រែងបលីគេមកអកកចូលដកអាមដងហ្នឹងដែរមានមិនអាមាន20ស្អីផងហ្នឹងចង់មកទៀតក៏យកមានព្រឺក្បាលជាមួយណាចុះមកនេះណែហើយឯងអត់ខ្លាចពលីហីឬក៏ឯងចង់ទៅជ្រៀងចឹងទៀតហ៎អឺឯងមានតែខ្លាចអី គេមកខ្វាត់យើងម្ដងហើយនេះគ្មានពេលមកខ្វាត់យើងទៀតទេតែកុំខ្វល់យើងជ្រៀងតែយើងឯងពូម៉ៅឪពុកមីអញមានគាត់នៅជាមួយសบายរាល់ថ្ងៃហ្នឹងអាណាស្គាល់ពូម៉ៅមានគាត់នៅក្បែរធ្វើការអត់ចេះហត់ទេសบายដល់កហ្មង ចុងហេហើយមើលឃើញម្នាក់ស្រីលក់បាយមករោងចក្រនោះអ្ហានេះញ៉ាយបានអត់តានេះពូឯងនៅនឹងយូរអីពូឯងអត់ទាន់ហ៊ានធ្វើអីទេណែបើថាមិនហ៊ានអីទេអញវិញហីហើយមើលសាច់ឡើងទៅលុកលុកមុខឡើងខ្ជុំខប់ខប់ហ្មងហ៎អញវិញហ៎ទុកទេហ៎អូយមុនទៅពួកនេះសុបាយដល់ហើយមេស៊ីអញស៊ីដែរមកហ៎ មានអីពូស្ងោឆាជាតិស្ងោឆាជាតិរាល់ថ្ងៃតែពូនោះក៏ផ្លិចហ៎ឆ្ងាញ់ហ្មងណែនិយាយអីសើចអីចេះបត់កន្លែងខ្លះផងមើលឲ្យក្រែងចិត្តគេអ្នកចិត្តខាងផងយប់ឡើងគេធ្វើការថ្ងៃឡើងគេទៅការដីពួនគ្រាន់តែនិយាយគ្នាសុខក៏បើកកន្លែងដែរបាទចាបងអូនសំទោសបាច់មកគួសមដែរឯងគុំតែរំខានគេទៅបានអី និយាយសោកនិយាយសោកដូចមានការងារធំដុំណាស់អញ្ចឹងខានមែនញ៉ាប់ទៅណាចូលមកញ៉ាំសិនមកឯងចាជ្រៀងបាត់ឯងយប់ហ្នឹងឯងពុកជុំអើយកហ្នឹង អើអូនដាក់ចានអីបាទអើទឹកគ្រឿងទៅទឹកត្រីដាក់មកដាក់បត់អីណែអូនឲ្យដាក់ខ្លាញ់ចូលមកជៀនសាច់មកទូយើងទៅសុបាយបានខ្វល់បែរីករាយថ្ងៃកំណើតថ្ងៃសេរីសួស្តីរីករាយថ្ងៃកំណើតងាប់ហ៎នេះដបថ្មទេទៅ គេគប់យើងមែនគប់ណាគេនោះគេទុំថ្មខ្ញុំប្រាប់ហ៎ខ្ញុំមិនចង់និយាយច្រើនទៀតទេមានដឹងអត់ថាគេដេកពួនពេលថ្ងៃឡើងនេះមិនចាំយប់ចាំផឹកមិនខ្លាចងាប់មិនបានជ្រៀងអីបានជាមកជឿតម្លងគេមិនអីគេដេកពួនអញ្ចឹងហ៎ មកគុំមកផ្ទះគេនេះល្មោះខ្លាំងមែនខ្ញុំគប់តែអ្នកច្រៀងឯងមិនបានគប់តែអ្នកផ្សេងឯងមើលជិះចេញមកចោះនេះគប់ចំផ្ទះគេហើយនឹងសំដីលយទៀតម៉ែឆ្កួយមែនទេអាហើយបើអ្នកច្រៀងមិនគប់ចង់ក្បែរនឹងទៅមកគប់ផ្ទះគេធ្វើអីអើថ្ងៃនេះផ្ទះខ្ញុំជាបិទទ្វារចាំបើខ្ញុំបើកទ្វារទៅដើរចេញមកត្រូវក្បាលម្ដងហ្នឹងមិនបែកក្បាលអាចេះស្នាងហើយថ្ងៃហ្នឹងចេះមានក្មេងរត់លេងទេរាល់ថ្ងៃ បើមានក្មេងហួតលេងដេករាល់ថ្ងៃត្រូវបែកក្បាលម្ដងហ្នឹងឯងខ្ញុំមិនដឹងទេខ្ញុំខឹងតែអ្នកណាដែលជ្រឿងតម្លងគេបាន3ពួនតើនឹងគប់ឲ្យចំកដាក្បាលពួកវានោះខ្ញុំមិនមានបំណងគប់ឲ្យចំទ្វារផ្ទះរបស់មួយឯងនោះទេហ្នឹងហើយមិញឯងថ្លង់ចុះខ្ញុំមិនចេះថ្លង់ទេឯងយកដុំថ្មមកគប់មុខផ្ទះគេហើយសំដីលយទៀតណាបានយកអាហ្នឹងគប់វិញតាបានតែដឹងមិញចាស់ជាងជាមួយឯងនិយាយស្ដីស្រួលខ្លួនពេកប្រយ័ត្នណា ខ្ញុំរស់ស៊ីពេលយប់ត្រូវការដៃពួនពេលថ្ងៃហើយគេគ្រប់គ្នាដៃស៊ីមែនទេបានខ្ញុំឯងនិយាយអញ្ចឹងខ្ញុំនៅក៏ថ្លង់ដែរតែខ្ញុំមិនចង់យកមកទៅជលក់ខ្ញុំណាក៏ចេះច្រៀងដែរផឹកស៊ីនៅផ្ទះជួយូយូម្ដងណាដូចគេច្រៀងថ្លង់មីងឯងមីងឯងមិនទៅគប់ឲ្យចំគេទៅគប់ចំផ្ទះគេហើយមកសំដីលុយគេទៀតខ្ញុំប្រាប់មីងឯងម្ដងនេះទៀតណាម្ដងហ្នឹងខ្ញុំលើកលែងឲ្យដោយសារតែខ្ញុំឃើញមីងឯងនេះចំណាស់ម៉ែខ្ញុំ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 វត្តពួកអាហ្នឹងម្ដងតាបានវារៀង ដល់ម៉ោងធ្វើការឈរធ្វើអីហ្នឹងហេអាសាអញយល់សពទេអាម៉ាំអើយហេអញក្តៅខ្លួនហើយហើយថៃហ៎គេអញមើលណែហេធ្វើការអត់ហើយមើលម៉ោងប្រហែលហ្នឹងនេះនឹងឈោកាច់ឬកាច់រៀងហ្នឹងយ៉ាប់មកអានេះវិញមែនតាពូខ្ញុំឃើញវាឈោផ្លឹកចឹងយូរនេះណែអាសាអញកាត់ថៃ វាជាន់ពេគេទៅអាសាហើយកែអីក្នុងខ្លួនណាបាត់ហើយចាប់លឹកលឹកនេះហេអញភ័យអានេះអញប្រាប់ឲ្យអញទុកឲ្យឆ្ងល់អញថាអានេះឈួតទេពេតមើលឡើងជាខ្ញុំត្រូវឆ្នោតឲ្យពូខ្ញុំត្រូវឆ្នោតឲ្យពូខ្ញុំត្រូវឆ្នោតឲ្យមើលអញមើលមើលឯងតខុសត្រូវមួយជើងឯងអត់ខុសមួយបែបទីអាសាត្រូវឆ្នោតពូនេះនេះខ្ញុំត្រូវមែនណា នឹងហៅពួកម៉ាក់ខ្ញុំមកជប់លៀងផឹកស៊ីឯណាលៃហ្មងជប់នេះបាច់ទូជប់លៀងឯណាលៃបាច់ទូការទេអញអ្នកជួយមើលសិនអឺហើយចាក់នៅណាហ៎ម៉ែតោះមកលឿនមកមកតបោកលុយអើយបាច់ធ្វើការទេឡើងឡើងលឿនតពូទៅលឿនអូយកនឹងអត់ដៃហ្មងអើយអឺ ងាប់ហ่าថាកអាវខ្លួនឯងទៅមកបោកកអាវគេអាក្ដេតទៀតនេះថាអាសាទៅវារវល់ហើយចុះអាអ្នកខ្លះនេះវាទំនេរវាមិនកំបោកខ្លួនឯងណាណាអាក្ដេត ហើយកអាវហើយមានកម្លាំងផ្លេទៀតណាយកមកអស់មកនេះស្រួលអញនេះយកទៅបោះចោលណាអូយមានតាមមកផ្លេហ្នឹងទេអាបើស្អាតផងណាម៉ាំអាពូមកសម្លាញ់ចិត្តសម្លាញ់ឯងនេះពេញមេដងអាបោកប្រើ អញអឺអាម៉ាំបោះកាអញប្រហែលកាផ្លេនេះផងអីគេអាអើយកមកអស់មកតោះមានម៉ែបោកឲ្យទាំងអស់នេះអាលីអូ7 8000ឯហ្នឹងយកមកអស់មកប្រមូលមកអស់ឲ្យមានប៉ុណ្្នឹងឲ្យបោកហើយនេះអានេះពុំមានទៀតយកអាចបោកទៀតហ្មងនេះត្រូវតែអញ្ចឹងហើយណែគុំតាហែងត្រូវឆ្នោតទេណាកុំអីមិនបានយកចិត្តបោកអាវហែងទេអូយក្អៅដល់7 8ថ្ងៃស្អុយអើយពួកអស់នេះ ដឹងមកអាទិត្យបោកបានដងហើយពួកអស់នេះអើយអុយអញហ៎កម្មពីកម្មហ៎អញអោអញទេអាលុំលុំបានហ៎អានេះនឹងបានខែបោកទេហ៎បងអើយយកចាំមកយកមកហូបយាយមកបងបងផឹកស៊ីហើយ ណែបោះឡើងអង្គុយបងណែពូថ្ងៃនេះណាផឹកជប់លៀងអាសាវាត្រូវឆ្នោតអញ្ចឹងផឹកឯណាណៃតែម្ដងពូអញ្ចឹងយើងហួរស្បែកគ្នាយើងមួយមិញអញ្ចឹងអើយអើយអើយអើយមើលអានឯងហាន់សាច់មកហើយដល់ឥឡូវដើម្បីឲ្យកម្មវិធីនោះសบายទៅមុខទៀតដាក់បត់ណាសบายសบายមក តែចិត្តចូលឆ្នាំខ្មែរអញគិតថាយើងជ្រឿងបាត់ប្រពៃនេះម្ដងមិនស្អាតឥឡូវឯងដាក់បាត់ទៅត្រឹមបាត់ទៅឯងដាក់មកចាំដាក់បាត់អីគេអាស្អីវាយឡើងអីពួកឯងហ្នឹងវាយឡើងអីហ្នឹងបាញ់ឡើងណែណែណែណែអត់បានទេពុកម៉ែឥឡូវចេះណាស់គាត់វាយឡើងវាអីណានេះពូតិចប្រពន្ធស្រុកដឹងអើយប្រពន្ធមាននៅស្រុកវាមិនដឹងទេ ខាន់ពេលនេះពួកយើងសบายអត់ដៃសិនទៅហេមកដាក់បាត់មកមកធ្លាប់សើចអពុជាបាត់ចូលឆ្នាំម៉ៃអត់បាត់គេព្រោះតែពេលដែលដាក់អញជ្រៀងមកបាត់សិនមកអញបើកម្មវិធីបបាត់អញជ្រៀងមុនគេដល់គេរហមីក្រូពូសំណងចូលទៀងចាំរៀងរៀបដៃចូល ខាងនោះអូនផ្ដាំអោយបងទៅលេងអង្គរបានលោកបានកាច់ចាទៅតែទេវតាសូមរទៀនពោមកផឹកមួយកែវបាទអង្គរបានទេពូដឹងបោះស្អីពិបាកស្ដាប់ពូឥឡូវខ្ញុំសុំមកបន់មកពូអាអាបតអើយលោកតាសិនស៊ីសមុទ្រអូយនេះស្អីនេះពងអស់សបាយមកតាលោកតាសិនសមុទ្រអីអានេះ Mà tụi anh chiến với mà. Ừ, Mặt là làm chiến đó. Mà đã bàn chiến với mà. Bật chặt vô là vơi là vơi đã mà. Nè. <laughs> Nè đi, mà rọp hả anh? Mà khó ba. Chạm cái vậy, chạm đi rồi rồi. Bố bố chụp. À sa tê mà, sa tê mà. Alo dạ. ហេអញមិនដឹងអាកន្លែងទុកខ្លួនឯងហីចេះមកសួរអញអីណាតកាតនេះអញរើមើលសិនមើលឯទុកមកណាហេក្រែងអាហ្នឹងហើយអាម៉ាំបោកកាប់មិនសល់មិញហ៎ នេះហេឯងហើយទៅអីហ៎នេះឯងទិញសាទិញសាច់ថែមទៀតមែនណាអាសាហ៎អើធ្វើម៉េចឲ្យបានបើអត់អាមកហឹមអានេះអើឯងផ្សំមិនអញបោឲ្យតើអាមកកាផ្លេហ្នឹងណាអញហាលមុខផ្ទះហ៎នេះអានេះធ្វើមើលអត់ដឹងអត់ឃើញទៅលេខឆ្នោតអញហ៎អាមកជាប់អឺយ៉ានេះឯងអញនិយាយលេងនិយាយមែនណាអញទិញវិយ៉ាទិញសាច់ក្លែមច្រើនណាឯង វានៅដល់វានៅដល់ណាជួបវាអើមែអាសាអើចាំផ្លែទៅដល់លើចឹងញ៉ាំយកនេះនេះទៅយកវាម៉ែកើតអីម៉ែស្រាប់តិចម៉ែហៅតែខ្ញុំជ្រៀងលេងតិចបានម៉ែ អមយាយយាយយាយយាយម៉ែកុំភ័យកូនណាម៉ែម៉ែយាយកុំភ័យកូនណាម៉ែអត់កើតទេបងនំនំគាត់ទៅពេទ្យពូម៉ែទេពូនំនិយាយទៅពេទ្យពូអឺអញធ្វើអីជួយសាប់បាល់លុយឆ្នោតអូយអានេះណែកំពុងឲ្យរឿងធំផងនេះគិតរឿងឆ្នោតអីជួយនិយាយទៅពេទ្យសិនហើយម៉ាម៉ាម៉ាអេយាយយាយយាយ

អញឃើញមុខពូម៉ៅអញ្ចឹងអញអើចង់យំតាមមិនទេអាមកចង់យំទេអាម៉ាំណាហើយយំមកហើយអញទៅឡើងឃើញគាត់ផឹកស៊ីសបាយជ្រៀងជាមួយពួកយើងតែឥឡូវមកឃើញគាត់ធ្វើមុខអញ្ចឹងអញដូចជាពិបាកចិត្តដល់ហើយអាអានេះណា វាចាប់ជាមិត្តមែនណាពេលដែលមានទុកវារត់យកអសុកទេអាហើយប៉ែថាមិនពូម៉ែអញគាត់ខ្សោយបេះដូងហើយឆាប់ហត់ដោយសារតែអញច្រៀងក្រៅគេរាល់ថ្ងៃហ្នឹងអញក៏មិនដែលគិតថាម៉ែអញគាត់ខ្សោយទេស្មានតែគាត់ហ្នឹងលេងធ្វើចទឹកមុខមកវាយើងច្រៀងរាល់ថ្ងៃបើកសិរិនចេះគិត ដល់ពេលឥឡូវធ្លាក់មកលើខ្លួនឯងវិញអញភ្លេចគិតថាម៉ែអញណាគាត់មានជំងឺខ្សោយបេះដូងដោយសម្លេងជ្រឿងខៀនបណៃដៃសោះដល់ឥឡូវធ្លាក់មកលើខ្លួនអញហើយគេមកប្រាប់ក៏អញអត់ស្ដាប់ទៀតដល់ពេលជួបខ្លួនឯងខ្លួនឯងសบายពេកអត់ចេះគិតគេអ្នកចិត្តខាងចុះអាណាមិនក៏អញខ្វល់ដែរឥឡូវនេះអញស្ដាយក្រោយហ្នឹង ពួកឯងជួយគិតអញមើលអញខុសក៏ត្រូវហ่ะជប់សែទៅពូធ្វើមិនទេបើពួកយើងជ្រុលទៅអញ្ចឹងហើយពួកខ្ញុំនេះជប់បបោពូជ្រៀងទៀតហើយពូហើយក៏ជប់បើកបាសឲ្យថ្វាំងគេដែរពូមែនទេពូហើយកាលពីមុនណាទោះពលាប្រាប់ពួកឯងមិនដងក៏ពួកឯងមិនដែរខ្លាញ់ដែរស្ដាប់ដែរដឹងតែពីសុបាយ តែខ្វល់តែយល់ពីចិត្តអ្នកគេទាំងអស់ហ្មងពូហើយពួកខ្ញុំនេះសន្យាថាជុំមកឈាមប្រឹកស៊ីមួយព្រោះអញទៀតហើយម៉ែកូនធំច្រៀងហើយម៉ែមកខ្ញុំច្រៀងរាល់ថ្ងៃពេកទើបម៉ែខ្លាចជាអញ្ចឹងអ្នកចិត្តខាងគេប្រែបាត់ដែរថាគេមានអ្នកឈឺនៅចិត្តផ្ទះគេដែរតែខ្ញុំនេះមិនដែលខ្វល់ ទៅទៅទៅទៅផលវាបាក់យ៉ាងណាពួកខ្ញុំសន្យាថាជប់ជារៀងរាល់ថ្ងៃទៀតឲ្យម៉ែម៉ែរំលឹកក្បែរគ្នា ត្រូវចេះគោរពសិទ្ធិគ្នាមិនមែនយើងមានលុយ យើងសប្បាយតាមចិត្តយើងនោះទេធ្វើអ្វីតាមចិត្តទេត្រូវគិតដល់អារម្មណ៍អ្នករស់នៅជុំវិញខ្លួនថាទង្វើយើងនេះប៉ះពាល់គេប៉ុណ្ណាដល់អ្នកណាខ្លះគ្មានអ្នកណាហាមឃាត់យើងមិនឲ្យសប្បាយនោះទេតែការសប្បាយរបស់យើងគឺត្រូវមានព្រំដែនកំណត់កុំសប្បាយតែខ្លួនឯងមិនខ្វល់អ្នកណាគេទាំងអស់នោះទេ គេរស់នៅយ៉ាងម៉េចមិនខ្វល់នោះទេព្រោះទង្វើយើងក៏អាចមើលត្រឡប់មករកយើងដូចគ្នាដូច្នេះក្នុងនាមយើងរស់នៅក្នុងសង្គមមួយ ត្រូវចេះឲ្យតម្លៃគ្នាទៅវិញទៅមក ការរស់នៅពោពេញដោយភាពរីករាយនិងគ្មានបញ្ហានឹងគ្នា